បីឆ្នាំថ្លៃមិនព្រមរៀបមកការនេះធ្លោបងខំអប្រាប់តែថាបងតល់មកអ ចាស់ឬវិញចាស់ចាស់ក្នុងដីអស់ចាស់អើយស្រាប់ហើយបើបាត់ប្រពន្ធស្រីចក្រយានបងមិនហ៊ានរៀបការជុំទេអូនជុំសិក្សា បងសច្ចាថា ធ្លាក់អីនោះបងទៅចាំចាប់កូវីដដាក់តឡុកយកូនសន្យាឲ្យបងចាំពីបីឆ្នាំថ្លៃមិនព្រមរៀបការ មកតែថាបុណ្យកលដល់បាក់អូនចាំបាត់ទីតាប្របងអត់មានបំណងឲ្យបងពុំមកដល់ឯសាអត់ខាត់ខំរៀនណាតារៀនដល់កចាស់ឬក៏វៃចាំចាស់ដល់ប្តីអស់ចាអូយស្លាប់ហើយបាបាន ប្រពន្ធស្រីជាចក្រយាបងមិនហ៊ានរៀបការ ជប់សិក្សាបងសច្ចាថាចិញ្ចឹមអូនស្រី